របស់កុមារីឈ្មោះលុចស្រីពេជ្រឯណាមកទេម្ចាស់សំណួរមកទេអឺនៅនៅក្រោយហ្នឹងហើយសួរសួរអញ្ចេះសួរថាអឺសូមទូលសួរលោកអ៊ំម្ចាស់គ្រូឡើងលោកអ៊ំដោយសេចក្តីគោរព ខ្ញុំប្រកករណាអឺខ្ញុំប្រកករណាសពថ្ងៃ មានអារម្មណ៍ខ្លាចខ្មោចខ្លាំងណាស់ហ្នឹងហើយណែមានអារម្មណ៍ខ្លាចខ្មោចខ្លាំងណាស់ម្ចាស់អ៊ុំគ្រូតើធ្វើដូចម្ដេចឬក៏មានធัวអ្វីឲ្យខ្ញុំប្រកករណាសោត កុំឲ្យខ្ញុំបកកើតណាខ្លាចខ្មោចទៀតហ្នឹងហើយឯណាម្ចាស់សំណួរបាត់មកឯងកិនផ្ញើសួរឯងអបាទអឺធាតពិតមិនមាន ធ្វើអីដើម្បីសូត្រឲ្យខ្លាចបាត់ខ្លាចទេអត់មានទេក៏ប៉ុន្តែមានវិធីមួយយ៉ាង គឺធ្វើយ៉ាងណាឲ្យកុសលចម្រើននឹកគុណព្រះបរមគ្រូក៏ដោយគឺកុសលចម្រើននឹងមានអ្នករៀនអភិធម្មអ្នកលើកដៃមកនឹងហូតិចដែរហ្នឹងប៉ុណ្ណឹងក៏បានដែរ នៅពេលកុសលចិត្តកើតឡើងតើកុសលចិត្តចេះខ្លាចទេកុសលចិត្តចេះខ្លាចទេចិត្តបុណ្យចេះខ្លាចទេហ្នឹងហើយហើយដល់ពេលនិយាយមកសិតតែខ្ញុំធ្វើបុណ្យច្រើនណាស់មកទៀមទាគុណសម្បត្តិអ្នកធ្វើបុណ្យច្រើនបើមនុស្សមានបុណ្យច្រើនមនុស្សចេះខ្លាចទេព្រោះចិត្ត បុណ្យគឺជាចិត្តនឹងថឹងជាចិត្តស្អាតជាចិត្តមានសេចក្តីសុខជាចិត្តអត់ចេះខ្លាចចិត្តបុណ្យណាចិត្តបុណ្យចិត្តកុសលហ្នឹងណាអត់ចេះខ្លាចទេគ្មានចិត្តកុសលដួងណាមួយចេះខ្លាចសូម្បីតែប៉ប៉ិនក្បាលចៃអត់ចេះខ្លាចមិនចឹងមហាកុសល8មានចិត្តណាមួយចេះខ្លាចអីទេអត់អត់ទេ តាំងពីដួងទី1រហូតដល់ដួងទី8ចេះខ្លាចសំបីប៉ប៉ិនចុងសក់អត់ខ្លាចចេះចិត្តខ្លាចចិត្តអីគេមើលអ្នករៀនចិត្តអីគេចិត្តបាបឬចិត្តបុណ្យនឹងអាខ្លាចច្រើននឹងបាបច្រើននឹងឯងព្រោះតួចិត្តខ្លាចហ្នឹងគឺតួចិត្តបាបចិត្តដែលថ្លែងគុំព្រះចេះសុំសុកចិត្តអីនោះចិត្តអីនោះ ចិត្តបុណ្យឬក៏ចិត្តបាបចិត្តអីឈ្មោះអីលោភៈមូលចិត្តនឹងហើយហើយព្រះសម្មាសម្ពុទ្ធបង្រៀនថាម៉េចអាសេចក្តីទុកក្របគ្រប់បែបយ៉ាងកើតពីតណ្ហា អាលោភៈនឹងឯងគឺតណ្ហាអ្នកណាក៏ដោយឲ្យតែថ្វាយគុំព្រះសុំសុកមិននឹងមិនចេះអស់ខ្លាចទេខ្លាចរហូត ខ្លាចរហូតថ្លែងគុំព្រះសុំសុខថ្លែងគុំលោកសុំសុខអាម៉េចបានចិត្តទៅសុំសុខតែមកវាវាខ្វះហើយស្ដាប់លោកទេសតាំងពីយូរមកហើយប៉ុនប្រែថាពេញពេញណាខ្លះរហូតធម្មកថាណាក៏ក៏ប្រែពាក្យប៉ុនចឹងដែរមិនចឹងឯងព្រះអង្គគ្រប់អង្គទេសឆ្លាប់ទេសចឹងឯង សាធវោអស់លោកអអ្នកសัพរស់ទាំងឡាយ ពាក្យថាបុណ្យគឺជាភាសាសំស្ក្រឹតបាលីថាពេញអោះបាលីថាបញ្ញៈប្រែថាពេញហើយមកថ្វាយគុំលោកសុំសុកនឹងពេញដែរពេញឯកលាសុទ្ធតែអ្នកកលាពឹកមិញលឺអ្នកកលាច្រើនដែរមកថ្វាយគុំអូយប៉ុន្តែកណាជាអើយបានថ្វាយគុំលោក អាស្មានពងខកខេះខេះសួនសួរដោយក្អកពីអាត្មាឥឡូវណាខ្លះទៀតទៅវិញសុំសុខសบายសុខសบายអាត្មាទៅវិញមិនដឹង black hole ស្រូបអត់ផងស្គាល់ black hole ទេដែលលឺហ្នឹងហើយចិត្តចិត្តហួសសម័យហ៎ល្បីតែមួយឆាវ កាលអាត្មាទៅកូរ៉េតែនិយាយប្លើកហុលពេញនិយមឥឡូវឡើងសូវពេញនិយមឥឡូវដូច្នេះដែលយើងរលឹកគុណបរតនត្រ័យស្អីក៏ជ្រៀតជ្រែកមិនបាន ពីព្រោះចិត្តដែលរលឹកនោះត្រូវប្រកាសថាជាចិត្តកុសលអានឹងដែលព្រះអង្គធានាបាននឹងគឺធានាតែចិត្តកុសលទេហើយបើមិនមែនកុសលទេធានាអត់កើតទេមិនចឹង មិនចឹងញាតិញោមព្រោះកុសលមិនចេះខ្លាចទេអញ្ចឹងឯងបានថ្មចេះតាទៀមទាឲ្យយើងរៀនអភិធម្មឲ្យស្គាល់ឲ្យស្គាល់ចិត្តណាហ្នឹងហើយស្គាល់ស្គាល់ចិត្តហ្នឹងរៀបចំចិត្តបានណាហ្នឹងហើយមកហ្នឹងហើយ ចឹងដែលអាចកុសលកើតបាននៅពេលដែល នមស្ការបរតនត្រ័យឬក៏នឹកគុណបរតនត្រ័យនោះទល់តែយើងបានយល់នៅ ការបង្រៀនរបស់ព្រះអង្គបើមិនច្រើនក៏ខ្លះដែរប៉ុន្តែបើមិនបានយល់សោះបើមិនបានយកពាក្យព្រះអង្គយកមកដាក់ក្នុងជីវិតធ្វើឲ្យជីវិតនឹងប្រសើរបានទេ100ស្មើរាប់ទាំង100គ្មានថ្លែងគុំដល់ចិត្តកុសលទេថ្លែងគុំដល់ចិត្តខ្វះ ព្រោះចិត្តកុសលប្រហែលតែចិត្តពេញឯតថ្លែងគុំសុំសុកនោះគឺចិត្តខ្វះបងអើយសុំបន្តិចមកអញ្ចឹងឯងបានអ្នកខ្លះក៏មិនបានដុតធូបសុំព្រះអង្គនឹងខឹងអាត្មាដែរលោកនោះសង្ស័យលោកយេស៊ូឯងអត់ឲ្យមានកន្លែងដុតធូបសុំបើដុតត្រឹមតែបូជាមានអីប៉ុន្តែមើលអ្នកដុតហ្នឹងក៏មកជិបអូជិបអូមកជិបអូហ្នឹងស្អីគេ សុំហើយកំពុងតែសុំថាកំពុងធ្វើបន់អត់ទេបាបសុទ្ធអានោះហែកមើលបើមិនចឹងទោះបីមានកុសលខ្លះខ្លះដែលបងអោនទៅថ្វាយអង្គមក៏ពិតមែនប៉ុន្តែកន្លែងជីបអុយនោះបាបសុទ្ធមកអញ្ចឹងបានខុសគ្នាឃើញទេប្រហែលថ្ងៃភាកច្រើនដែលមកថ្វាយបង្គំសារភាពពីការយល់ធម៌អ្នកដែលមកសារភាពទាំងអស់អត់មានមកសុំអីពីអាត្មាទេមែនទេមែនទេ ប៉ុន្តែមានមានតែអ្នកដែលមិនយល់សោះទេហើយជាមកសុំនេះសុំនោះអាសេរីសួស្ដីអីចេះចេះពីអាត្មាហ្នឹងតែអ្នកដែលយល់បើមិនច្រើនក៏ខ្លះខ្លះដែលយកពធហ្នឹងយកទៅដាក់នៅក្នុងជីវិតធ្វើឲ្យជីវិតបានធូរហើយមកជួបខ្មែរឈប់សុំហ៎មែនទេមិនបានមិនសុំពួកបានហើយបានជាមិនសុំហ្នឹងបានហើយបានអី បានស្ដាប់ធម៌នោះហើយរួចយកទៅអនុវត្តពេលដែលមានបញ្ហាលំបាកនោះណាដូចអ្នកចង់សម្លាប់ខ្លួនសម្លាប់អីទៅមកយំទឹកភ្នែកផងអីផងថាបើមិនបានស្ដាប់ទេប្រកាសជាសម្លាប់ប្រកាសជាស្លាប់ហ่ะអញ្ចឹងរួចពីការសម្លាប់ខ្លួនធ្វើឲ្យជីវិតរឹងមាំឡើងវិញហ្នឹងព្រោះតែបានស្ដាប់ធម៌នឹងឯងអញ្ចឹងនៅពេលដែលមកជួបអ្នកសម្ដែងធម៌នឹងអត់សុំអីបន្ថែមទេគឺគ្រាន់តែមកអរគុណតាហើយអាកណៈអរគុណនឹងបន់ទៀត ព្រោះនឹកគុណមែនតែបើមិនសុំពវៈទសៈពមានកលិបបាបទៀតព្រោះចិត្តខ្វះទៀតកន្លែងហ្នឹងមានតែអ្នកស្លាប់ស្ដាប់ច្រើនទេមិនស្ដាប់ថ្មនិយាយកន្លែងហ្នឹងយល់យល់ហើយជ្រះថ្លាទៀតពិតជាមិនចង់សុំអីទៀតមែនអាម៉េចបានមិនចង់សុំព្រោះដឹងច្បាស់ថាបានហើយហើយបើសុំក៏អត់បានដែរ ទី1គឺមានអារម្មណ៍ថាបានហើយទី2ដឹងថាសុំក៏អត់បានដែរអញ្ចឹងសុំទៅឃើញទេច្បាស់អញ្ចឹងហ្នឹងហើយចិត្តកុសលជាចិត្តច្បាស់អញ្ចឹងបានអត្តរបស់កុសលមានដល់ទៅ5មិនអញ្ចឹងណាទី1ឈ្មោះថាសុខវិបាកថាអរោគ្យថាដោយអត្តថាมันមានរោគមានន័យថាកុសលចិត្តហ្នឹងជាចិត្តមានសុខភាពល្អជាចិត្តអត់ stress អត់ពិបាកចិត្តមិនមានរោគគឺកិលេសនៅ ក្នុងកុសលនឹងអត់មានតួលោភៈទោសៈមោហៈអ៊ីសាមច្ឆរិយៈអីអត់ទេអត់មានចិត្តខ្លាចចិត្តព្រួយចិត្តបារម្ភអីទេអញ្ចឹងបានកុសលនឹងឈ្មោះថាអរោគចិត្តៈឃើញណាជាជាជាធម្មជាតិគ្មានរោគហើយចូលកំពុង stress នឹងស្អីរោគ stress ភាគច្រើនគឺទោសៈនោះសំរឿយរឿយរឿយ stress មើលមុខអាត្មាមក stress ហេមិនតមកកាលដែរណាប៉ុន្តែម្ដងមកកាលហ្នឹងពេលកុសលកើតឬក៏ពេលអកុសលកើតអកុសលកើត stress stress ហ្នឹងមិនដឹង គ្រូធមគ្រូធអីទេអាហ្នឹងតែកុសលអត់កើតអកុសលកើតជំនួសហ្នឹង ចឹងបានសម័យព្រះអីឃើញទេពេលលោកជ្រះថ្លានឹងព្រមចរិយធម៌អីអត់អីទេតែលោកចាប់ផ្ដើមអបសុករឿងអីចាប់ផ្ដើមឆាន់កើតសឹងលក់ stress ឃើញទេនិយមន័យទី2មានឈ្មោះថាអីឆេកថាឆេកថាដោយអត្ថឆ្លាតពេលកសលកើតចិត្តនឹងឆ្លាតឆ្លាតមក ដឹងថាត្រូវធ្វើអីត្រូវសម្រេចចិត្តថាម៉េចអត់មានស្ទាក់ស្ទើរទេចឹងបានអាត្មាមុនមកហ្នឹងមានបាសិកាម្នាក់គាត់គាត់មកជួបអាត្មាហើយអាត្មាបោះទេថត់មិនតាន់ណាគាត់និយាយពីដំបូងបន្តិចគាត់ថាមុននឹងយល់ពធហ្នឹងណាទុករបស់គាត់ហ្នឹងភ្នំពីរមិនស្មើឯសកត់គាត់គាត់ feel ថាចឹងវាធ្ងន់ខ្លាំងណាស់ ភ្នំពីរសកត់មិនស្មើទេមិនដឹងរើទៅណាមិនដឹងថាត្រូវធ្វើអីល្ងឹតឈឹងប៉ុន្តែនៅពេលដែលគាត់ស្ដាប់យល់ពីដំណើរចិត្តហ្នឹងគាត់ទៅស្រាប់តែអាទុកហ្នឹងវាបាត់ទៅដោយមិនបាច់ប្រឹងផងព្រោះនៅពេលដែលកុសលកើតទុកនឹងវារសាយទៅមិនមែនយើងអ្នករំលងទុកមិនមែនយើងអ្នកកំចាត់ទុកឯណាកុសលតើដែលវាមានអត្ថស្រួចស្រាវដែលអត្ថឆ្លាតដឹងតែត្រូវដោះស្រាយយ៉ាងម៉េច ស្រាលមកកុសលកើតស្រាលមកអាត្មាលើកឧទាហរណ៍កូនក្មេងមួយធ្វើអីមួយខុសនៅពេលដែលយើងមានចិត្តអត់ប្រកាន់ក្មេងហ្នឹងតែចិត្តយើងពិបាកអត់ទេតែបើយើងយើងប្រកាន់ថាហាមវាមិនចេះស្ដាប់ហើយក៏ប្រកាន់មមនៅក្នុងរឿងហ្នឹងទៅចិត្តមិនចិត្តឃើញទេ ហ្នឹងដល់ចិត្តអនុគ្រោះអត់ប្រកាន់កូនក្មេងហ្នឹងទៅជាមេត្តាវិញទោះបីជាចង់កែប្រែក៏បញ្យល់ដោយករុណាទៅជាធូរចិត្តវិញបាទឃើញទេហ្នឹងហើយហើយមួយទៀតឈ្មោះអីសន្តរថៈកុសលដោយអត្ថស្អាតបរិសុទ្ធសន្តរៈដូចយើងប្រើពាក្យសន្តរកថាអីនោះកថាល្អវាចាល្អដល់សន្តរៈនឹងស្អាតចិត្តនឹងស្អាតមួយទៀត អាអ្នកវចិត្តថាអត់មានទោសអត់ចង្រៃហើយដូចរឿងហែកឋិនមិនតន់មានតឡងស្អីស្អីនឹងខ្លាចតែចង្រៃមកពីអត់យល់ថាកុសលនឹងស្អីគេឲ្យតែឈ្មោះថាកុសលអត់ចង្រៃអត់មានទោសសោះអញ្ចឹងបានជាមានអ្នកកើតទុកផ្លូវចិត្តប្របាក់ចិត្តអីស្មានថាដើម្បីឲ្យចិត្តនឹងវាកុំប្របាក់មានតែចម្រើនកុសលនឹងឯងប៉ុន្តែកុសលដែលត្រូវចម្រើននោះមិនមែនដូចយើងធ្វើរាល់ដងនោះទេ មិនជារឿងបន់រំដោះគ្រោះទេគឺចម្រើនចិត្តជាកុសលពិតប្រាពិតប្រកបហ្នឹងហើយប៉ុន្តែគិតថាក្មួយស្រីអំបញ្ញមិញនឹងក៏ស្ដាប់យល់អត់ទេហ៎ណានៅតាមឡាយហ្នឹងហើយអញ្ចឹងគ្រាន់តែឲ្យជាចម្លើយមួយថាឲ្យ ដឹងថាតួខ្លាចមិនមែនកុសលទេ ដើម្បីឲ្យសេចក្តីខ្លាចកាត់បន្ថយទៅធ្វើយ៉ាងណាឲ្យចម្រើនដោយកុសល សលហើយកុសលចម្រើនទៅបានទាល់តែស្ដាប់ឲ្យយល់ហ្នឹងបើកឱកាសឲ្យចិត្តហ្នឹងមានបញ្ញាកាលណាយល់ទៅលែងខ្លាចហ្នឹងហើយហើយមានសំណួរផ្សេងផ្សេងទៀតខ្មែរបកបញ្ចប់បន្តិចតាមមួយទៀតសុខវិបាកថាមែនណារាល់កុសលទាំងអស់តែងតែឲ្យផលជាសុខហ្នឹងហើយ អឺបាសិកាហ៊ុនសំអល់មកស្រាស្របគ្រប់សពគ្រប់មកគាត់សួរថាដូចជាសក់រោមក្រចកថ្មិញស្បែកជាដើមឬក៏ពួករូប28រូបធម៌សពតែមិនដឹងអ្វីទាំងអស់មិនដេចក៏ចាត់ថាជាទុកដែរឃើញទេដល់យើងអត់រៀនអភិធម្មពាក្យចឹងចឹងយើងពិបាកស្ដាប់ហ៎ក៏ប៉ុន្តែរៀនអភិធម្មទៅយល់របស់ មិនបានរូបនឹងអត់មានចិត្តផងមិនក៏ចិត្តទៅទុកដែរពីព្រោះជាធម្មជាតិកើតរលត់ជាធម្មជាតិតាំងនៅអត់បានអញ្ចឹងណារបស់ដែលវានៅមិនកើតរបស់តែងតែប្រែប្រួលរបស់តែងតែអស់ទៅសូន្យទៅនឹងឯងមិនចាត់ថាជាសុខទេព្រោះมันជាទីប្រាថ្នារបស់យើងទេអានោះហ្នឹងហើយហើយមួយទៀតខ្ញុំមកកណា អូឈ្មោះយាយខ្ញុំអឺសួរថាទី1ប្រជាអធិការអង្គខ្លះឃើញ ពាក់គ្រឿងអលង្ការលើកត្រូវវិន័យសង្ឃដែរឬទេចិត្តតែឃើញ លោកប្រទេសផ្ដាស់អញ្ចឹង អលង្ការអីខៃឡូគេលោកពាក់ខ្សែដូចអាត្មាទៅឥណ្ឌាទៅអីពាក់អាខ្សែផ្លាកអីនោះអាហ្នឹងកាន់ពាក់កុំឲ្យច្រឡំហ្នឹងហើយតែបើពាក់តែងអាហ្នឹងមិនបាច់តែចាតិកាទេកូនណែនក៏មិនឲ្យពាក់ដែរបើវាជាគ្រឿងលម្អគ្រឿងតែងកាយអញ្ចឹងណាហើយទី2ព្រះចៅអធិការអង្គខ្លះសួរទៅតែរឿងចៅអធិការហ្មងបើទៅខ្លាំងហើយយ៉ាង ឃើញចាក់ស័កលើស្មានិងលើមរាមដៃគ្រប់មរាមទាំងអស់ផងដែរតើត្រូវនឹងព្រះវិន័យដែរឬទេបែបឃើញទៀតហ่ะបើសិនបើរូបនោះលោកចាក់តាំងពីនៅកុហកចឹងណាបើនៅតាំងពីកុហកមកឲ្យលោកទៅជាសាច់ទៅមិនអាហ្នឹងវាមិនអីទេប៉ុន្តែបើមកលោកឲ្យបានចាក់ អានឹងបានពាក់ព័ន្ធនឹងការស្អិតស្អាតមិនចឹងហ៎ហ្នឹងហើយប៉ុណ្្នឹងចុះណាញាតិញោមមកចិត្តហ្នឹងហើយតោះអស់មួយទៀតបាសក់ង៉ែតប៊ុនឆៃតើមានវិធីសាស្ត្រយ៉ាងណាទៅពុទ្ធបរិស័ទឈប់ជឿលើគ្រូទាយ នៅពេលដែលយល់ពធកាន់តែច្បាស់ឈប់ជឿអញ្ចឹងណាតែបើមិនយល់ទេបខំឲ្យឈប់ជឿអត់ឈប់ទេគេប្រាប់ហើយគេប្រាប់ថាគេទាយតាហើយពាក្យទាយមានន័យថាម៉េចទាយហើយស្មាននឹងដូចគ្នាឧទាហរណ៍ថាអាត្មាក្តាប់អីដៃទាយចឹងទាយមើលនៅខាងណា អញ្ចឹងពាក្យថាទាយវាមិនចេះច្បាស់ទេប្រកបជាមានខុសនិងត្រូវមែនទេហ្នឹងហើយប៉ុន្តែអ្នកដើរតាមព្រះបរមគ្រូគឺឈប់ទៅទាយទាំងមិនជឿគេទាំងមិនចង់ទាយឲ្យគេទៀតគឺចង់ធ្វើយ៉ាងម៉េចបើរបស់នឹងឲ្យឃើញដោយខ្លួនឯងឧទាហរណ៍ថាគេថានៅក្នុងនឹងមានអី យើងអត់តន់ទៅជឿថាមានអីក្នុងនឹងទេយើងធ្វើយ៉ាងណាបើករបស់នឹងឲ្យបាននៅពេលដែលបើករបស់នឹងបានហើយទោះគេបង្ខំឲ្យជឿឬក៏មិនជឿយើងឃើញប៉ុណ្ណាគឺប៉ុណ្ណឹងមែនទេហ្នឹងហើយអញ្ចឹងមេគារបស់ព្រះបរមគ្រូបើទោះជាមានសទ្ធាខាងដើមក៏ពិតមែនក៏ប៉ុន្តែមិនដែលចោលបញ្ញាទេសទ្ធានឹងគ្រាន់តែឲ្យយើងបំអោនចិត្តស្ដាប់បំអោនចិត្តជ្រះថ្លា ដើម្បីទទួលយកស្ដាប់ហើយយកទៅពិចារណាហ្នឹងហើយហើយរឿងទាយរឿងអីហ្នឹងមែនតែនទៅអ្នកទាយខ្លួនឯងអត់ច្បាស់ក្នុងដូចអ្នកណាកពូលទាយព្រះអង្គអញ្ញាតនតញ្ញៈនិយាយពីព្រាមអ្នកបកែ100 100ប្រមាណដបងដូច108 អញ្ចឹងគឺជ្រើសរើសយកតាព្រាមដែលខ្លាំងប៉កែ8នាក់ទោះទីពីអនាគតរបស់ព្រះ សម្មាសម្ពុទ្ធនោះអាកាលរបស់នៅជារាជកុមារព្រាមផ្សេងផ្សេងលើកម្រាមដៃពីរម្រាមដៃពីរអញ្ញាកនដញ្ញលើកម្រាមតែមួយក្បួនគាត់នឹងច្បាស់ណាហ្នឹងហើយអ្នកលើកម្រាមដៃពីរគេទាយថាម៉េចគេទាយថា ព្រះកុមារអង្គនេះ បើនៅសោយរាជនឹងខ្លាយជាស្ដេចចាស់បើទៅ ជាអ្នកបួសនឹងបានត្រាស់ជាប្រពុតមិនចឹងនឹងទៅជាគ្រូដ៏អស្ចារ្យបាទអ្នកកនដាញាក់លើកតែមួយថារាជកុមារនេះគ្មានរឿងបើទេគឺប្រកាសជាកតាចឹងមកប្រកាសជានឹងខ្លាយជា គ្រូដ៏អស្ចារ្យអត់មែនជាលក្ខណៈបុគ្គលសោយកាមទេ ប៉ិនចង់បញ្ចប់អញ្ញាកនដញ្ញាអត់ជឿខ្លួនឯងផងនៅពេលព្រះអង្គធ្វើទុក្ករកិរិយា6ឆ្នាំរួចហើយព្រះបរមគ្រូកាលនោះព្រះអង្គនៅជាពពុទ្ធសាសន៍ដល់ហើយព្រះអង្គបែរមកសោយចង្ហាន់វិញស្រាប់តែអញ្ញាកនដញ្ញានោះក្បត់ខ្លួនឯងរត់ចោលព្រះអង្គអូវាគ្មានបានត្រាស់ស្អីទេ ខំតមហាប៉ុណ្ណេះមិនបានត្រាស់ផងមកមកឆានវិញរត់ចោលព្រះអង្គផ្លេចអាពាកទាយខ្លួនឯងបាត់ទៅហើយអ្នកច្បាស់ណាស់គឺគេហៅថាកពូលគ្រូទាយសម័យនោះអញ្ញោកាន់តែញាក់នឹងលេខ1ទីបំផុតអត់ទុកចិត្តខ្លួនឯងហ្នឹងហើយចឹងវាមិនមែនខុសទាំងអស់ទេក៏វាមានត្រូវដែរប៉ុន្តែហេតុអីបានយើងមិន សម្រាប់ជោគវាសនាខ្លួនយើងដោយខ្លួនយើងចាំបាច់ឲ្យគេទាយបើអាត្មាដៃអាត្មាគេទាយថាមានប្រពន្ធពីរនឹងគ្រូទាយលក្ខណៈឥឡូវលោមួយមិនទាន់បានផងហើយបដ ாய் ទៅតាមគ្រូទាយកូនមកតបហើយទេមែនទេហ្នឹងហើយនៅពេលដែលយើងយល់ច្បាស់ពីមេគារបស់ព្រះបរមគ្រូហ្នឹង យើងរៀបចំផ្លូវដើរដោយខ្លួនដោយខ្លួនឯងហ្នឹងហើយប៉ុន្តែបើយើងមិនតន់យល់ទេវានៅតែជឿអញ្ចឹងហើយអ្នកទាំងអស់គ្នាហ្នឹងស្មាតដឹងថានៅប្រហែលប្រហែលហ្នឹងភាកច្រើនណាហ្នឹងហើយការកូនមើលថ្ងៃមើលនៅណាការកូនឈប់មើលថ្ងៃខ្លះលើកដៃមកអូតិចណាតិចណា ហ្នឹងតែអញ្ចឹងក៏អញ្ចឹងចុះកុំឲ្យកុហកដាច់សិលហ្នឹងហើយអញ្ចឹងប៉ុណ្្នឹងចុះយើងក៏ក្តៅហប់ដែរអង្គុយគ្នាច្រើនអញ្ចឹងបាទព្រោះអឺល្ងាចយើងបន្ទាប់ពីអឺស្រស់ស្រូបអាហារអីទៅអឺដង្ហែសការៈបូជាព្រះសរីរៈរកធាតុជុំវិញព្រះបទុមចេតិយ ហើយនៅខាងក្រៅប្រហែលជាអង្គុយសន្ទនាទៅមេក្រូលឺច្បាស់ជាងនឹងហ្នឹងហើយនៅនេះហឹងណាស្ដាប់ក៏ហឹងខ្លួនឯងដែរមានទេអស់អស់អស់ប៉ុន្តែអញ្ចេះញាតិញោមពួកភ្ញៀវយើងច្រើនសង្ស័យថាប្របំគ្រប់ទេបើ នំបញ្ចុកហ៎អូនំបញ្ចុកមកតោនមកតោនសង្ស័យអត់គ្រប់មើលថ្មសួរចលោតនំអត់គ្រប់អីមិនដែរអត់អីទេហ្នឹងហើយពួកយើងម្ចាស់បុណ្យទាំងអស់គ្នាទៅណោះអាត្មាអត់ទាំងបានផង បើញាតិញោមមិនគ្រប់អីទៅរកឯណេះឯណោះខាងក្រៅបានមែនទេអីថ្មអត់ទេជឿអត់ជឿថាថ្មអត់ទេអឺបងគ្រូអគ្គចិត្តតលោកអឺគ្រូឆ្លៃសំណួរទៅអឺមានសំណួរមួយទៀតជាស្រ័យបើសំណួរ អូចប់ហើយមិញសំណួរទី2នៅក្នុងចេតសិក52មានធัวតោសៈមោហៈលោភៈមានអ្នកខ្លះអានថាតោសោមោហោលោភោតើមានន័យដូចម្ដេចន័យដូចតែគ្នាទេប៉ុន្តែគ្រាន់ថា យើង អានថាតោសៈមោហៈលោភៈយើងនិយាយពាក្យដើមពាក្យដើមសັບដើមអត់តន់ចុះវិផត់ ដល់តោសោមោហោលោភោនឹងគ្រាន់តែក្បួនបល័យចុះវិផាត់ប៉ុន្តែដូចតែគ្នាចង់ប្រើមួយណាក៏បានដែរវាលែងតែប្រើក្នុងប្រយោគបល័យអានឹងត្រូវត្រូវចុះវិផាត់ក្នុងប្រយោគបល័យมันអាចនិយាយតោសៈតទេអញ្ចឹងឯងប៉ុន្តែបើយើងនិយាយជាសម្រាយជាខ្មែរយើងអាចនិយាយតោសៈក៏បានតោសោក៏បានហ្នឹងហើយប៉ុណ្ណឹងចុះឲ្យព្រះអង្គគ្រូអគ្គចិត្តតោចង់ប្រកាសកម្មវិធីឲ្យញាតិញោមដឹង